សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំនៅថ្ងៃនេះជាមួយនឹងមុខម្ហូបថ្មីមួយមុខទៀតនោះគឺ កន្ធាយចំហុយមើមថ្នាំចិន ចង់ដឹងរបៀបធ្វើយ៉ាងណាតោះតែធ្វើទាំងអស់គ្នានៅថ្ងៃនេះផងដែរនាងខ្ញុំប្រើកន្ធាយមួយទម្ងន់របស់វា1គីឡូ2ខាំចំពោះមើមថ្នាំចិននេះផងដែរបងប្អូនអាចរកទិញនៅតាមទីផ្សារបានសម្រាប់កន្ធាយបងប្អូន អាចកាប់ក៏បានអាច ដាក់ទាំងមូលក៏បានដែរ រួចហើយយើងដាក់ខ្ទឹមសខ្ញីខ្ទឹមខ្យល់ឬជីវ៉ាន់ស៊ុយរួចហើយបន្ថែមជាមួយនឹងមើមថ្នាំចិនចូល បងប្អូនអាចរៀបពីលើកន្ធាយរបស់យើងឲ្យសពចឹងមករួចហើយបន្ថែមជាមួយនឹងផ្សិតខ្មៅចូលបន្ទាប់មកយើងដាក់គ្រឿងផ្សំចូល មានដូចជាម្សៅស៊ុបខ្នុរប៊ីចេងស្ករសប្រេងខ្យង ទឹកស៊ីអ៊ីវប្រេងល្ងរួចហើយយើងយកស្នូកបោះកន្ធាយយកមកគ្របពីលើ ឥឡូវនេះបន្ទាប់ពីយើងលាយគ្រឿងផ្សំរួចរាល់ហើយយើងចាប់ផ្ដើមដាក់ទឹកចូលចំពោះទឹកនេះផងដែរបងប្អូនកុំដាក់ច្រើនពេកអាចដាក់ទៅល្មមនឹងសាច់កន្ធាយរបស់យើងរួចហើយយើងចាប់ផ្ដើមយកទៅចំហុយចំពោះការចំហុយវិញយើងប្រើរយៈពេលពី30ទៅ40នាទីទៅតាមសាច់កន្ធាយធំឬតូចបើសិនជាកន្ធាយរបស់យើងអត់តាន់ផុយល្អទេបងប្អូនអាចបន្ថែមទឹករួចដាក់ចំហុយបន្តទៀតបាន ឥឡូវនេះបន្ទាប់ពីយើងចំហុយកន្ធាយអស់រយៈពេលជាង30នាទីរួចមកឃើញថាកន្ធាយរបស់យើងក៏បានឆ្អិនរួចរាល់ផងដែរបងប្អូនក្រន់តនាងខ្ញុំបើកស្នូកបោះកន្ធាយមកភ្លាម គឺថាមានក្លិនឈ្ងុយមែនទែនពីមើមថ្នាំចិន គួរឲ្យចង់ញ៉ាំតែម្ដងអញ្ចឹងហើយបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំផងណា